ហ្នឹងហើយបុរាណលើកលើកលើកឡើងនៅចំណុចមួយថាពុទ្ធបូជាមហាតេជោធម្មបូជាមហាបញ្ញោសង្ឃបូជាមហាធនាងធ្លាប់លឺពាក្យហ្នឹងញាតិញោមធ្លាប់លឺឯណាពុទ្ធបូជាមហាតេជោគឺអ្នកណាដែលបានបូជាចំពោះពុទ្ធនឹងឯងរមែងមាន តេជះច្រើនហ្នឹងហើយរមែងមានតេជះច្រើន យើងមើលបុគ្គលណាដែលគេគោរពគេកោតក្រែង គេស្ញប់ស្ញែងគេខ្លាចនឹងមិនមែនខ្លាចដោយអំណាចអ្នកនឹងបៀតបៀនអ្នកយាយីអ្នកកាប់សម្លាប់អីទេគឺគេគោរពកោតខ្លាច នៅចំណេះវិជ្ជាផងគេគោរពកោតខ្លាចនៅយោស័កផងគេគោរពកោតខ្លាច ចំពោះបុគ្គលនឹងដែលជាបុគ្គល ជាទីស្រឡាញ់រាប់រកនៃមហាជនផងបុគ្គលនោះទៅទីណាកន្លែងណា គឺជាទីស្ញប់ស្ញែងជាទីក្រែងរឯងនៃមហាជនយើងមើលដូចជាថ្នាក់ដឹកនាំប្រទេសឬក៏ពរាជា នៅ ព្រះរាជាពេលដែលចូលទៅ កាន់និគមជនបទជួបនៅប្រជានរាជអីផ្សេងផ្សេង តើលោកទៅនៅក្នុងបំណងអាក្រក់ឬក៏លោកទៅនៅក្នុងបំណងល្អដូចជាបរិជាយាងទៅសួរសុខទុក្ខប្រជាពលរដ្ឋអីញាតិញោមទៅក្នុងបំណងល្អឬក៏បំណងអាក្រក់ញោមទៅក្នុងបំណងល្អតែញោមពេលជួបបរិជាអីទ្រង់ញ័រទ្រង់ភ័យទ្រង់រន្ធត់និយាយជាមួយនឹងជាប់មាត់ជាប់កផងទ្រង់ញញីញញ័រផិតភ័យមិនដឹងទេណាញោមណាអឺ ហើយដល់ទៅពេលណាយើងខ្លោបខ្លាចព្រោះតែអំណាចរិទ្ធីនៃបុណ្យរបស់គេនៃយស័ករបស់គេនឹងឯងមិនមែនខ្លាចគេមកសម្លាប់មិនខ្លាចមកគេគេមកមានបំណង ល្អយាយីយើងអីទេគេគេមកនឹងគឺមកក្នុងបំណងល្អទេ តែយើងនេះឃើញគេខ្លាចលឹងញ័រណាញោមណឥឡូវឧទាហរណ៍ថាឃើញនាយកររដ្ឋមន្ត្រីគេចោះមកភូមិឡអីអញ្ចឹងណា អាឧទាហរណ៍ថាឃើញសម្ដេចដេជោអីមកអញ្ចឹងអីញោមចង់ឡើងញ័រណោះញោមណោះហ្នឹងហើយតែដល់និយាយស្ដីទៅរកគាត់ហ៊ានទេញោមហ៊ានទេជួនកាលនឹងហ៊ាននឹងទាំងញញញ័រជួបបាត់អស់ភ័ន្តភាំងអារម្មណ៍ស្មារតីចង់និយាយចង់ពោលចង់ជ្រាបហ្នឹងអត់នឹងអត់ហ៊ាននិយាយអីទាំងអស់ដូចដូចដូចភ័យដូចញ័រហ្មងណាញោមណានឹងយ៉ាងណាមិញ នឹងប្រៀបធៀបមកអ្នកដែលបានធ្វើបុណ្យចំពោះព្រះពុទ្ធអ្នកបូជាចំពោះព្រះពុទ្ធនឹងឯងកើតជាតិណាណាគឺជាអ្នកមានដេកជាច្រើនទៅកាន់ជំនុំចំណោមឬជួបមហាជនណាក្តីគឺគេតែងតែគោរពគេតែងតែបូជាចំពោះបុគ្គលនោះដោយអំណាចនៃរិទ្ធគឺបុញ្ញរិទ្ធបុណ្យរបស់បុគ្គលនោះឯងណាញោមណនឹងនឹងដូចជា លោកអាចារ្យហូអីអញ្ចឹងនៅក្មេងនឹងនៅក្មេងទេតែយើងហ៊ានយើងហ៊ានហៅអាមឹងឯងញាតិញោមនឹងអត់ហ៊ានហៅអត់ហ៊ានហៅអាអត់ហ៊ានហៅមឹងទេពួកគោរពកលែងដែលគាត់នៅក្មេងក៏ប៉ិនមែនតែគោរពមួយចំណុចនឹងដែលគាត់មានណោះដែលក្មេងក្មេងដតីមិនមានណោះគឺមាននៅសីលដីជា នឹងគឺមានសិលមាន គុណធម៌ដែលសំគួរយើងនឹងគោរពហៅសិទ្ធិបន្តិតហោណាញោមណញោមអឺតិតហោណាហ៊ានហើយតិតសាណាគាត់សវឹងអួពនួដើរត្រង់ផ្លូវអូមានតិតនោះឡានបុកងាប់ឡានោះមែនទេអានឹងហៅសិទ្ធិអាសត្វអាហើយស្អប់ខ្ពើមសម្ដីតកោះបោះសោកទៅទៀតតែ ចំពោះអ្នកមាននៅសីលដីជា ហ្នឹងអ្នកមានសិលដីចាស់ហ្នឹងសត្វតែចាហូណែចាចកចាសក់អឺក្មួយហូបអូនហូទឹកហូអញ្ចឹងអូអត់មានអាអីមួយម៉ាត់ណាញោមណោតែបើអាចារ្យហៅចុះណាញោមអាចារ្យហូហ្នឹងហើយអាចារ្យហ្នឹងពាក្យល្អទេកុំយល់ថាអាចារ្យហ្នឹងអាក្រក់នោះអ្នកខ្លះអត់ហ៊ានហៅអាចារ្យទេនឹងហៅតាចាអឺតាចានឹងតាចាហូតាចាចក គេមិនហៅតាចាអញ្ចឹងទេគេហៅអាចារ្យហូអាចារ្យចោអញ្ចឹងណាញោមពាក្យថាអាចារ្យហ្នឹងមកពាក្យអាចារ្យគឺជាអ្នកចេះដឹងគឺជាគ្រូជាអ្នកបង្ហាត់បង្រៀនជាអ្នកដឹកនាំនឹងពីខុសមកឲ្យត្រូវអញ្ចឹងទៅឬក៏អ្នក ដឹកនាំផ្លូវត្រូវឲ្យកាន់តែត្រូវអ្នកបង្ហាត់បង្រៀនអ្នកដឹកនាំអានឹងគេហៅអាចារ្យហើយកុំគ្រាន់តែពាក្យអាចារ្យមិនហ៊ានហៅនោះណាញោមណហ្នឹងហើយអញ្ចឹងឲ្យតែយើងនឹងឯងមានគុណធម៌ មានសិលធម៌ជាដើមនឹងឯងគឺជាទីគោរពគឺទីគឺជាទីកោតក្រែងរបស់មហាជនអាហ្នឹងអញ្ចឹងត្រឡប់មកវិញថាពុទ្ធបូជាមហាទេជោអ្នកដែលបូជាពុទ្ធនឹងឯងរមែងមានទេជៈច្រើនធម្មបូជាមហាបញ្ញោការបូជាព្រះធម៌រមែងបានដល់បញ្ញានោះគឺសំដៅទៅលើនឹងយើងសិក្សាដោយគោរពស្ដាប់ដោយគោរពប្រតិបត្តិដោយគោរព ហ្នឹងហើយអញ្ចឹងកើតជាតិណាណារមែងមានបញ្ញា ឬក៏បច្ចុប្បន្នជាតិនេះឯងដឹងនៅហេតុផលច្បាស់លាស់ឬក៏បានជ្រាបនៅចំពោះធម៌ណាដែលយើងមិនតាន់បានជ្រាបឬក៏ធម៌ណាបានជ្រាបបានយល់បានដឹងហើយរឹងរិតតែជ្រាបហើយកាន់តែច្បាស់តទៅទៀតហើយរមែងញ៉ាំងទឹកថេរបស់ខ្លួននឹងឯងឲ្យយល់ច្បាស់ហើយឥតមាននឹងការសង្ស័យសច្ចតបរិយោនឹងគឺរមែងញ៉ាំងចិត្តរបស់ខ្លួននឹងឯងឲ្យបរិសុទ្ធក៏ព្រោះតែមាននៅព្រះធម៌ ជ្រាបចូលដល់ក្នុងសន្តាននៃចិត្តហើយធ្វើឲ្យយើងភ្លឺប្រកបជាច្បាស់ញ៉ាំងអវិជ្ជាឲ្យជ្រះស្រឡះទៅនឹងលោកឲ្យឈ្មោះថាការបូជានៅព្រះធម៌រមែងបាននៅបញ្ញា សង្ឃបូជាមហាធនាងប្រសង់អត់ធ្វើស្រែអត់ធ្វើចំការទេហេតុអីបានប្រពុតព្រះអង្គសម្ដែងថាសង្ឃបូជាមហាធនាង បូជាចំពោះព្រះសង្ឃបែរជាមាននឹងមានភោគៈសម្បត្តិសម្បូរទៅដល់ទ្រព្យទៅវិញបើព្រះសង្ឃអត់ធ្វើស្រែអត់ធ្វើសង្ការផងតែតែពោលថាព្រះសង្ឃអត់មានអីទេរស់អាស្រ័យដល់បរិស័ទទៅវិញហេតុអីបានព្រះអង្គពោលថា សង្ឃបូជាមហាធៈនាងបូជាព្រះសង្ឃនឹងឯងរមែងមានទ្រព្យទៅវិញនឹងចំណុចនេះឯងគឺព្រះសម្មាសម្ពុទ្ធ ព្រះអង្គឲ្យយើងបង្អោនទៅរកគុណធម៌របស់លោកហើយឲ្យលះបង់នៅមច្ឆរិយៈគឺសេចក្តីកំណាញ់សន្សំពូជគឺការឲ្យទៀតកើតជាតិណានារមែងសម្បូរទៅដោយ និងភោគៈសម្បត្តិយើងជាជនល្អសំបីតក្រនឹងក៏អត់ក្រយូរដែរបើសិនតែយើងក្រក៏មានអ្នកអណិតស្រឡាញ់ជួយនឹងចង់ជួយផ្ដើមឬក៏ប្រកបកិច្ចការងារអ្វីក៏ជោគជ័យឬក៏កើតនៅក្នុងត្រកូលអ្នកមានស្ដុកស្ដំឬក៏កើតមកនៅក្នុងពូជពងវងត្រកូលខត្តយៈជាស្ដេចឬក៏ព្រាមណៈតកូលអ្នកចេះអ្នកដឹងឬក៏ភូកៈសម្បត្តិអីសម្បូរហូរហៀដោយអំណាចនៃការបូជា ទៀងចំពោះលោកអ្នកដ៏ប្រសើរនឹងដែលពុទ្ធព្រះអង្គសម្ដែងខាងចុងបាញ់មិញមិញថាបុគ្គលមានប្រាជ្ញាគឺជាអ្នក បានធ្វើទៀនចំពោះបុគ្គលដ៏ប្រសើរនោះនឹងទោះជាកើតជាទេវតាឬក៏កើតជាមនុស្សក្តីនឹងឯងក៏រមែងរីករាយក្នុងលោកនេះផង ក្នុងលោកខាងមុខផងនឹងអនុមោទនីនឹងសង្ឃោលោកេសុខេតាំងវៈវបពិចឹងមហាផលัง ការបូជា ការធ្វើទានចំពោះព្រះសង្ឃគឺជាស្រែបុណ្យដ៏ប្រសើរជាទីដោះឡើងនៃបុណ្យគឺការឲ្យទានក្តីនេះឯងកើតជាតិណានារមែងសម្បូរទៅដោយទ្រព្យជាអ្នកមិនក្រជាអ្នកមិនលំបាកឡើយនឹងហើយក៏ឈ្មោះថាជាអ្នកបានសន្សំបុណ្យទុកឲ្យហើយការសន្សំបុណ្យទុកនេះឯងព្រះដ៏មានព្រះពាក្យព្រះអង្គទ្រង់ប្រកាសសម្ដែងថា ពពេចកតបញ្ញតាភាវៈជាអ្នកសន្សំបុណ្យទុកឲ្យជាមង្គលដ៏ប្រសើរអនុមោទនីនឹងអញ្ចឹងយើងធ្វើបុណ្យថ្ងៃហ្នឹងដោយសេចក្តីនឹងជ្រះថ្លាបង្អោនទៅរកគុណពុទ្ធរតនៈធម្មរតនៈសង្ឃរតនៈនេះឯងរតនៈវត្ថុទាំង3នេះ រមែងញ៉ាំងប្រយោជន៍ឲ្យសម្រេចដល់ ពុកបរិស័ទទាំងឡាយដែលជាអ្នកជ្រះថ្លាអនុមោទនីចឹងការសម្ដែងពធហ្នឹងប៉ុណ្ណឹងចោះញាតិញោមប្រឹងនឹងឡើងឈឺកកហើយចង់ជ្រុះបេះដូងមកអស់ហើយនឹងស្រឡាញ់ញាតិញោមភូមិឡពេកដោយសារស្រែកអត់ឈ្នះឡានអត់ឈ្នះម៉ូតូណាញោមនៅមាត់ផ្លូវអញ្ចឹងគឺហត់តិចហើយយើងខំប្រឹងឲ្យឈ្នះឡានឲ្យឈ្នះម៉ូតូនឹងម៉ាស៊ីនឯង6គ្នាមាន គ្នាមាន6ដែរមានភ្នែកតិចចមោះអណ្ដាតមាត់នឹងនឹងអត់ទៅចាញ់អ្នកឯងទេស្រែកតថាហ្នឹងហើយឈ្នះឡានណាញោមណចឹងបណ្ដឹងចោះញាតញោមខុសត្រូវអធិស្រ័យអភ័យទោសការលើកឡើងសម្ដែងពធទេសនានៅតាមបញ្ញាបាធីស្មារតីយាយតាស្ដាប់ទៅហើយ មានការឆក់លវែងសម្ដែងពំពេញ ទឹកបតីអធិស្ស្រ័យរបស់កណាឬក៏ញាតញោមក្តីណា នោះក៏សូមខន្តីអភ័យទោសដល់ខ្ញុំបកណាស្មារភាពជាអ្នកសំដែងមុននឹងសំដែងក៏សូមប្រម៉ែប្រមុំពុទ្ធបដមនៅបុណ្យកុសលទាំងបាម៉ែនដែលកើតឡើងអំពីសន្តានទឹកចិត្តរបស់របស់បរិសុទ្ធរបស់កូនប្រុសរបស់កូនស្រីក្មួយប្រុសក្មួយស្រីញាតសាលោហិតមិត្តសម្លាញ់ទាំងអស់ដែលបានធ្វើនេះក៏សូមបុណ្យកុសល ទាំងឡាយជួយជ្រោមជ្រែង រក្សាលោកឧបាសិកាសុទ្ធដែលមានបជន រស់នៅសពថ្ងៃនេះសូមឲ្យលោករស់នៅ ជាសុខនៅក្នុងអត្តភាពជាមនុស្សអកាលនៃអាយុខៃរបស់គាត់ឬក៏រស់នៅនៅបានជាមលប់ដល់កូនចៅម្យ៉ាងសូមបុណ្យកុសលហុំក្រងរក្សាកូនប្រុសរក្សាកូនស្រីញាតសារលហិតរបស់លោកយាយសុតជាដើមនេះក្តីក៏សូមឲ្យលោក រស់នៅប្រកបព្រមតដោយ សេចក្តីសុខនិងសេចក្តីចម្រើននិងជូនបុណ្យជូនកុសល ដល់យាយដល់តាដែលស្ដាប់ពធទេសនាសូមឲ្យមានបញ្ញាសមាទិដ្ឋិរួចចាក់ទុកគ្រប់គ្រប់គ្នានៅទីណាអនុមោទនីព្រះធម៌ទេសនាក៏សន្មត់បញ្ចប់ប៉ុណ្ណេះឯងអេវ៉ាំង Thank you.